ជីវិតរបស់ខ្ញុំពេលនេះគឺល្អឥតខ្ចោះហើយល្អគ្មានអ្នកណាអាចមកបញ្ចេញមកខ្ញុំបានទេ បានម៉េចហេនេះកុំប្រាប់នេះថាឯងចង់មកដើរមកជាមួយនឹងខ្ញុំដែរហើយមិនគិតថាខ្លួនឯងនឹងកំពូលតារាគ្មានណាគេដើរក្បែរបានមែនកាប់ទៅខ្ញុំក៏មិនសូវចង់មកម៉ានដែរប៉ុន្តែអ្នករៀបចំកម្មវិធីហ្នឹងគេមិនវល់ខ្ញុំពេកអញ្ចឹងខ្ញុំក៏មកហ្មងទៅប្រាប់ខ្ញុំភ្លាមមកថានឹងចង់គិតអីឯងចង់មកបច្ចេកបណ្ដាំជាមួយជីវិតខ្ញុំទៀតហើយមែនទេ ខ្ញុំនិយាយតាមត្រង់ណាខ្ញុំព្យាយាមមកខ្លួនឯងខ្ពង់ខ្ពស់ព្យាយាមមកខ្លួនឯងរះដល់កម្ពស់នឹងហើយនាងនៅតាមមកកាច់កង់បច្ចេកបណ្ដាជាមួយនឹងខ្ញុំទៀតទេនេះនាងចាំមកបច្ចេកបណ្ដាជាមួយនឹងខ្ញុំនៅវិស័យសិល្បៈទៀតផងអញ្ចឹងអីខ្ញុំមិនបានចង់មកប្រកួតប្រជែងជាមួយអ្នកណាផងខ្ញុំមកដើម្បីឲ្យខ្លួនឯងខ្លាចទៅជាហង្សដែលហោះខ្ពស់ជាងមុនតែប៉ុណ្្នឹងឯងប៉ុន្តែការពិតណាខ្ញុំដឹងថាមេតាឯងល្បីតា ខ្ញុំដឹងថាមេតាឯងកំពូលតារាតាតែកុំជ្រុលញោមជាមួយខ្លួនឯងពេកអ្នកផ្សេងគេអត់តន់ជោគជ័យប៉ុន្តែគេក៏មានគោលដៅរបស់ខ្លួនឯងដែរអ្នកផ្សេងខ្ញុំមិនដឹងទេប៉ុន្តែចំពោះនាងវិញខ្ញុំដឹងច្បាស់ខ្លាំងទេនាងជាប់មកប្រកបប្រជែងមួយខ្ញុំឯនេះខ្ញុំស្គាល់ស្ដាប់នាងច្បាស់ខ្លាំងទេនាងចិត្តអាក្រក់ចិត្តកំណាញ់នាងខ្លាចគេគ្រប់គ្នាល្អជាងនាងជាពិសេសគឺខ្ញុំត្រូវឯង ខ្ញុំជាមនុស្សមិនមិនសំខាន់ប៉ុន្តែមេតាថៃអត់ភ័យមែនខ្លាចតារាដែលទៅមរះហ្នឹងតដើមដំណែងមែនកុំអីណាកុំភ័យអីខ្ញុំតាំងពីដើមគឺជាហងមិនជាខ្លាផងហ្នឹងហើយហងគឺកំពុងខ្ពស់ថ្លៃធ្នូអត់ចេះទៅស្លាប់អ្នកណាដើម្បីផលប្រយោជន៍ខ្លួនឯងទេប៉ុន្តែបើសិនជាចង់ជន់ហងម្នាក់នេះចង់ប្រាប់ថា គ្មានផ្លូវទេ នេះអូនទាំងពីរអត់តន់បដូរឈុតសម្លៀកបំពាក់ទៀតបងដល់ពេលថតឈុតថ្មីឥឡូវណាមិនក៏នៅឈុតសម្លៀកបំពាក់ដដែលចឹងអូសុំតបផងអបងមិញនេះខ្ញុំរវល់តែរាក់រាក់សួរនំសុកទុកសិស្សប្អូនដែរចង់មកធ្វើសិល្បៈដែរអូអញ្ចឹងហ៎អញ្ចឹងអត់អីទេបានន័យថាអូនតាពីរអ្នកស្គាល់គ្នាពីមុនមកហើយមែនទេអូខេមិនអីទេអញ្ចឹងបងមិនចាំបាច់ហត់ណែនាំទេ អញ្ចឹងឆាប់នាំគ្នាទៅប្រោសម្លៀកពាក់លឿនៗទៅណាចាបងចា នៅតែថោកទាបដដែល ជាលើកទី1ដែលខ្ញុំថតជាមួយនឹង Superstar ដ៏ល្បីម្នាក់តែខ្ញុំមិនដឹងកើតអីណាទាំងអស់គ្នាខ្ញុំចេញពីថតភ្លាមអត់ដឹងថាអ្នកណាធ្វើអីនៅលើឡានខ្ញុំទេអ្នកទាំងអស់គ្នាមើលឡានខ្ញុំទៅជាបាត់ហ្នឹងឯនេះខ្ញុំមកនឹងដើម្បីតែបំសម្រាប់ក្តីសម័យរបស់ខ្ញុំហើយខ្ញុំមិនចង់ដែរទៅពាក់ព័ន្ធជាមួយអ្នកណាទៅប៉ះពាល់អ្នកណាឯងខ្ញុំមិនបានចាប់ដើមមានមនុស្សស្អប់ខ្ញុំអី ស្អីគេនៅល្បីយូរហើយធ្វើដូចញាក់ផ្អើលហើយរមឯកមិននឹងអាខងហ៎ឥឡូវតុំតាដបងដបងមានរឿងចង់កាត់ឡើងអីទំនំតាយូរតិចទៀតមានរឿងកាត់ឡើងទៀតទៅខ្ញុំអត់ចង់មានរឿងចឹងឯណាទាំងអស់គ្នាអាចជួយ comment អឺជួយ comment ប្រាប់ខ្ញុំតិចបានអត់ថាខ្ញុំគួរធ្វើម៉េចកុំឲ្យគេធ្វើចង់ដាក់ខ្ញុំទៀតអ្នកទាំងអស់គ្នាចង់ប្រំថាស្រលាញ់ស្រលាញ់បើគេដឹងនឹងខូចចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 សូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure 10 Plus ថ្មីសម្រាប់កុមារវ័យជំទង់ដុំស៊ុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស្មានជីវិនរស់រវើងញញត្រាយស្លៀកពណ៌លឿងកញ្ចក់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ដូលីប្រានមានប្រសិទ្ធភាព ក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅចង់ប្រំថាស្រលាញ់ស្រលាញ់ នេះស្រីម្នាក់នឹងកំពុងតែថាខ្ញុំគឺជាមនុស្សអខុសធ្វើបាបគេអញ្ចឹងហ៎គេបខុសឈ្មោះខ្ញុំច្បាស់ខ្លាំងហ៎ជួបស្រីម្នាក់នឹងភ្លាមគេធ្វើឲ្យមានរឿងភ្លាមតែម្ដងឯណោះអូខ្ញុំដឹងហើយអ្នកទាំងអស់គ្នាឬមួយក៏គេគិតថាខ្ញុំចង់មកដណ្ដើមតំណែងផងគេហ្នឹងមែន អត់ទេអត់ទេអ្នកទាំងអស់គ្នាខ្ញុំមិនមែនជាមនុស្សចឹងទេណាខ្ញុំត្រង់ថ្ងៃនេះខ្ញុំសុំតែសុខហើយខ្ញុំមិនដែលចង់ទៅប៉ះពាល់អ្នកណាទេខ្ញុំគ្រាន់តែចង់ធ្វើអីដែលខ្លួនឯងចង់ធ្វើតែប៉ុណ្្នឹងកុំមកចង់កម្មចង់ពាក្យជាមួយខ្ញុំទៀតណាខ្ញុំសុំវល់ជួបស្រីម្នាក់នឹងភ្លាមនាំព្រោះខ្វក់ភ្លាមតែម្ដងឯណោះប៉ុន្តែមានអ្នកជេរខ្ញុំច្រើនអញ្ចឹងបានន័យថាមនុស្សទាំងអស់ ជឿចាក់សម្ដីម្នាក់ស្រីនឹងទាំងអស់មែនមិនអាចញ៉ាំមិនអាចឲ្យស្រីម្នាក់នឹងមកធ្វើបាញ់តាមម្ខាងបាននេះហើយញ៉ាំក៏មិនអាចឲ្យដំណើរសិបពស្តារបស់ខ្ញុំត្រូវធ្លាក់ចុះដោយសារតែស្រីឈ្គប់ម្នាក់នឹងដូចគ្នា មិននេះត្រូវការមានរឿងចង់និយាយមួយនាងបន្តិចអ្នកធ្វើឲ្យឈ្មោះរបស់នាងហ្នឹងហ៎នាងនឹងអត់ការប្រយុទ្ធមិញខ្ញុំអត់ឈ្មោះប៉ុណ្ណេះតែត្រូវប្រទៀបខ្លួនឯងមកថតជាមួយតារាដែលតើមានឈ្មោះដូចជានាងថតផលចាប់កម្មវិធី ឡាញមិនដឹងស្មានថានឹងធ្វើរឿងស្មោកគ្រោកថោកចិត្តជាមួយខ្ញុំបែបហ្នឹងឯងហើយឡាញខ្ញុំសួរតាមត្រង់ឯងពេលណាមកថើបថើបមកនេះជាប់កាត់ចង់ពីមកខ្ញុំទៀតហេអ្នកណាស្មោកគ្រោកឲ្យប្រកាតម្សិលមិញបើសិនជាមេតាអត់ធ្វើរឿងចឹងដាក់ឡានខ្ញុំទេក៏ខ្ញុំអត់បង្ហោះវីដេអូនឹងដែរអញ្ចឹងគ្រប់យ៉ាងគឺដោយសារតែមេតាខ្លួនឯងឯងហើយភ្លេចឯងមែនអត់ថាខ្ញុំគឺជាហង្ស បើសិនជាមេត្តាហ៊ានមកជន់ខ្ញុំម្ដងទៀតណាគឺខ្ញុំទាញមេត្តាធ្លាក់គុណ10ដុល្លារតាញ៉ាំបានធ្វើទេអត់បានធ្វើមិនម្សិលមិញណាគឺខ្ញុំឃើញភ្នែកមេត្តាឯងច្បាស់ហ่าមេត្តាឯងភ័យខ្លាចខ្លាចខ្ញុំមកទៅដើមកន្លែងអញ្ចឹងមិនចេះវាធប់មិនតាន់ទេឈាមទៅធ្វើរឿងថោកទាបអញ្ចឹងដាក់ឡានខ្ញុំដើម្បីគម្រាមខ្ញុំប៉ុន្តែខ្ញុំអត់ភ័យអត់ខ្លាចអីទេហើយខ្ញុំក៏អត់ប្រកាន់អីដែរ ហើយកុំបាច់ចាំបាច់មកសុំទោសខ្ញុំដែរណាដោយសារតែខ្ញុំមិនទទួលពាក្យសុំទោសពីមនុស្សអត់ជឿជាក់លើខ្លួនឯងអញ្ចឹងទេស្អីគេអញសុំទោសវិញអញ្ចឹងហ៎ណែយើងក៏ថាឯងមកកន្លែងនេះអត់តន់លើពីកេងស្រួលប៊ូទេអេប៉ុន្តែថាអញ្ចេះពីយប់មិញណាយើងក៏មានអារម្មណ៍ថាខឹងអញខ្លាំងដែរតែឥឡូវដល់ចិត្តវិញហ៎ពីខឹងមកជាធម្មតាវិញអុយអត់ទេមកជានិតលើដើមវិញ ព្រោះខ្ញុំគិតថាឯងគឺជាមនុស្សដែលមិនចម្រើនខ្លួនឯងនៅតែដដែលហើយគួរស្ដាយដែរខ្ញុំមកចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្ញុំមកនិយាយជាមួយនឹងមនុស្សដែរធន់ដូចជាឯងអញ្ចឹងហ៎អញ្ចឹងមិនមកដើម្បីមើលថែកិត្តិយសខ្លួនឯងត្រុកត្រុកសុំអង្វរខ្ញុំដើម្បីខ្ញុំទៅបកស្រាយជាមួយមហាជនពីរឿងផ្សេងមិញទេហ៎បាក់ជិះព្រោះថារហងៃហ្នឹងខ្ញុំល្បីស្រាប់ហើយមានឈ្មោះស្រាប់ហើយ ហើយក៏គ្មានថ្ងៃធ្លាក់កោតដែលងាយងាយណាយល់ទេហើយទោះបីជាអញខំប្រឹងប្រឌិតរឿងប៉ុណ្ណាក៏ដោយក៏មនុស្សគ្រប់គ្នាគេគ្មានថ្ងៃស្អប់ superstar ដូចជាខ្ញុំដែរយល់អត់ កន្លងមកប៉ាប្របាត់ឲ្យសារកូនច្រើនហើយហើយមកដល់ឥឡូវហ្នឹងគូមិនទាន់ធ្វើអីឲ្យប៉ាសុបាយចិត្តទៀតប៉ុន្តែកូនសន្យាថាកូននឹងខ្លាចទៅជាហងដូចពីមុនវិញកូននឹងព្យាយាមធ្វើវាដោយខ្លួនឯងកូននឹងធ្វើឲ្យប៉ាសុបាយចិត្តចឹងប៉ាមិនបាច់ចាំបាច់បារម្ភថាកូនអត់ចេះដោះស្រាយបញ្ហាក្នុងជីវិតទៀតទេព្រោះអីបន្តទៀតកូនដឹងថាកូនគួរធ្វើមិនអី ហើយកូននឹងព្យាយាមរកលុយឲ្យបានច្រើនមកព្យាបាលប៉ាជាណាទោះបីជាឥឡូវហ្នឹងប៉ាញ៉ែតបានមែនប៉ុន្តែកូនដឹងថាក្នុងចិត្តប៉ាកំពុងតែលឹកទឹកចិត្តកូនដែរត្រូវអត់ប៉ាពេលណាដែលកូនខ្លះទៅជាហងមែនកូនចង់ទៅបងស្រីកូននឹងដើរប្រកាសហៅគាត់គ្រប់កន្លែងហើយបើសិនជាគាត់មានជីវភាពពិបាកមែនកូននឹងជួយគាត់ ប៉ុន្តែឥឡូវហ្នឹងកូនត្រូវជួយប៉ាហើយនឹងកូនខ្លួនឯងសិនណា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 មានប្រសិទ្ធភាពក្នុងការបំបាត់ការឈឺចាប់និងគ្រុនក្តៅចង់ប្រំ ពិសាយ៉ាងម៉េចហ្នឹងហ៎អត់អីខ្ញុំអត់អីខ្ញុំចាំបែនអញទៅណាមិនអីហ្នឹងខ្ញុំបាត់ឡើងមួយឆ្នាំបាត់ទៅណាឯងតែមិនបាត់បែនអញមកនៅធ្វើអីគឺខ្ញុំទៅតែរៀនចប់ខាងថតរូបនៅបារាំងហើយក៏មកធ្វើការថតរូបនៅស្រុកយើងហ្នឹងទៅមានអីល្អតាតាដឹកស្មានថាយើងមកជួបគ្នានៅនឹងសោះនិយាយចឹងនីសាសុខសប្បាយអត់ហ្នឹងអើយជីវិតមានសុខមានទុក្ខតែតែប៉ុណ្្នឹងឯង អ្នកញឹមអូអត់ដឹងដែរតែជាខានជួបមីសាយូរហើយដឹកខ្ញុំហ្មងប្រហែលឯងមើលទៅអូនិយាយចឹងប៉ាប៉ុននីសាគាត់គាត់គាត់មកយាយគាត់មានអីគាត់ធម្មតាតាឥឡូវល្អផ្សារជាងមុនច្រើនហើយអឺបែរណាប៉ុន្តែខ្ញុំឥឡូវល្បុតផតសិនណាណាមិនមិនចាំតិចទៀតសម្រាប់ខ្ញុំនិយាយទៀតណាអូខេបាយបាយ Hương hót nơi Hương chui chăm Hương đã kết thơm nó đã luôn Nhưng ban cho lòng cắt hủi đó hay Chẳng đó bê đã nhầm thời tập lọc mau vinh Thôi chỉ hông được bị muốn với ấy ហើយត្រឡប់មកលើកហ្នឹងខ្ញុំនឹងខ្លាចទៅជាហង្សដែលហោះខ្ពស់ជាងតារានៅ លើមេឃទៀតនីសានិយាយបែបហ្នឹងចង់មានន័យថាម៉េចហង្សដែលហោះខ្ពស់នៅលើមេឃអ្នកណាអ្នកណាក៏ស្គាល់ខ្ញុំនឹងខ្លាចទៅជាតារាល្បីតារាដែលមាន credit តារា model ដែលមានគេស្គាល់ដែលមានគេគ្រប់គ្រង ហើយពេលណាដែលខ្ញុំល្បីហើយគឺលែងមានអ្នកណាហ៊ានមកធ្វើបែបខ្ញុំទៀតទេព្រោះខ្ញុំតែងតែមានអ្នកស្រឡាញ់គ្រប់គ្រងខ្ញុំចាំការពារខ្ញុំជានិច្ចបើនីសាគិតថាបែបហ្នឹងវាល្អខ្ញុំក៏យល់ស្របដែរហើយខ្ញុំក៏ចង់ឃើញនីសាជោគជ័យដូចគ្នាហើយចង់បានតែប៉ុណ្្នឹងឯងខ្ញុំនឹងធ្វើជាផ្នែក មួយដែលអាចជួយឲ្យនីសាបានទៅដល់គោលដៅ បើនីសាគឺជា model ខ្ញុំនឹងធ្វើជាកាមេរ៉ាមែនរបស់នីសាអូខេអូខេស្តាអញ្ចឹងណា Tapos tayo. Ayan. Nananapan naman. Ah. Yeah.

និយាយចឹងយប់នេះនីសាតនេទេខ្ញុំចង់បូនីសាទៅញ៉ាំអីជុំគ្នាម្ដងមានអីបានតាខ្ញុំថាអណាត់បែនតែញ៉ាំអីដែរនឹងពីណាយើងខានជួបគ្នាយូរសឹងអីហីហើយខ្ញុំក៏មានរឿងខ្លះចង់និយាយជាមួយនីសាដែររឿងអីគេអឺចាំយប់ចាំខ្ញុំប្រាប់ណាអឺដូចសំខាន់ដល់ហើយនេះមែនហើយសំខាន់ខ្លាំងណាព្រោះថារឿងនេះខ្ញុំចង់និយាយប្រាប់នីសាយូរហើយ អញ្ចឹងខ្ញុំសូមទៅរៀបចំកាមេរ៉ាសិនណាចាំជួបគ្នាយប់នេះអូខេអឺដល់ផែដែលខ្ញុំស្រឡាញ់គាត់ដោយសារតែគាត់ជាមនុស្សប្រុសម្នាក់ដែលល្អមកខ្ញុំរហូតមក ហើយគាត់តែងតែចាំលើទឹកចិត្តការពារហើយគាត់ក៏ជាមនុស្សផងម្នាក់ដែរផ្ដល់កម្លាំងចិត្តឲ្យខ្ញុំហើយចាំប្រាប់ខ្ញុំអ្វីដែលល្អល្អហើយម្យ៉ាងទៀតគាត់ក៏ជាមនុស្សផងម្នាក់ដែលធ្វើខ្ញុំជោគជ័យអឺចាំបានន័យថាខ្ញុំគឺជាមនុស្សម្នាក់ដែលមានក្តីសម័យខ្ពស់ចិត្តចិត្តសម័យហើយខ្ញុំក៏មានសមត្ថភាពដែរប៉ុន្តែចង់ប្រាប់ថាទោះបីខ្ញុំមានសមត្ថភាពក៏ដោយក៏គោបផ្សំជាមួយនឹងគាត់ជួយឲ្យច្បល់ទ្រមជ្រែងខ្ញុំពីក្រោយខ្នងមកដែរ បាទខ្ញុំដល់ថ្ងៃហ្នឹងហើយជោគជ័យដល់កម្រិតហ្នឹងចង់ប្រាប់ថាស្រលាញ់ស្រលាញ់បើគេដឹងនឹងខូចចិត្តបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើពីភេសជ្ជៈបើកម្លាំងពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 អើយស្ដាប់ទៅពិតជាគួរឲ្យចំណានខ្លាំងណាស់លោកភិរិនមិនត្រឹមតែសង្ហាបកកាយហើយឆ្លាតនោះទេថែមទាំងជាបរិយដែលនៅពីក្រោយនៃក្តីសម័យរបស់មនុស្សស្រីទៀតអឺតាមមនុស្សស្រីប្រមាណអ្នកទៅដែលមានសំណាងដូចអូនមេតាបែបនេះពិតជាគួរឲ្យសរសើរលោកភិរិនមែនណាអឺមានទាំងព្រមបែបនេះហើយជាបរិយដែលអស្ចារ្យទៀតតាមពិតទៅខ្ញុំមិនមែន ជាមនុស្សអស្ចារ្យទេខ្ញុំគ្រាន់តែជាមនុស្សស្មាញ់ម្នាក់តែមានក្តីស្មាញ់ប៉ុណ្ណោះ ហើយក្តីសម័យមួយនៅក្នុងក្តីសម័យរបស់ខ្ញុំទាំងអស់គឺចង់ជួយមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ឲ្យគេបានទៅដល់គោលដៅដែលគេចង់ទៅព្រោះនៅ ពេលដែលគាត់បានទៅដល់គោលដៅរបស់គាត់គឺគាត់នឹងមានក្តីសុខហើយខ្ញុំនឹងឈរមើលគាត់មានក្តី សុខនៅលើវិថីរបស់គាត់ហើយគឺខ្ញុំចង់ឃើញគាត់បន្តរីកចម្រើនកាន់តែខ្លាំងនៅលើគោលដៅរបស់គាត់ដែរ នៅពីខាងណាអរគុណមកនេះគ្នាអ្នកនេះមេតាមានបរមម្នាក់យកផ្កាមកឲ្យអូអឺហ្នឹងឯងអរគុណច្រើនហើយខ្ញុំផ្ដាំអរគុណគាត់ផងណាចាអ្នកនាងធ្វើជាកម្ពុជាស្រីស្អាតគឺអញ្ចឹងហើយណោះ នៅក្បែរព្រះអង្គម្ចាស់ប៉ុណ្ណឹងហើយនៅមានបរិរតីទៀតហ៊ានផ្ញើបាយផ្កាមកឲ្យទៀតពិតជាគួរឲ្យច្នៃនឹងជីវិត super star របស់អូមេតាខ្លាំងណាស់អឺប៉ុន្តែខ្ញុំគិតថាប្រហែលជាបាយផ្កានេះជាបងបង fan fan ទេអឺមិនអត់មកពីណាបានមែនទេបងអញ្ចឹងខ្ញុំជម្រាបលាបងអូនទាំងពីរសិនណា មិនច្បាយបច្ចៈប្រាប់ថាមជាមនុស្សផងមកដងពេល fan fan យកផ្កាមកឲ្យបើតែបច្ចៈឬមួយកូននិយាយថាប្រុសឬមួយកស្រីឬមួយក៏មានអាគេម្នាក់ចង់ធ្វើឲ្យខ្ញុំនិងបងប្រិទ្ធឈ្លោះគ្នាហើយធ្វើឲ្យបងប្រិទ្ធខឹងនឹងខ្ញុំមេតានេះអូនកំពុងគិតអីអូគឺអត់មានគិតអីផងហ្នឹងឯងអូនគិតគិតថាមិញនេះបងនិយាយបានល្អខ្លាំងណាស់អូនមានរដ្ឋាភិបាលរំភើប បងគ្រាន់តែនិយាយធម្មតាសោះហើយបេះដូងទូចនេះក៏ងាយរំភើបដែរអត់ដឹងដូចគ្នាដែរអូមែនហើយសុភីឲ្យបងតាណាទៀតបងចង់នាំអូនទៅញ៉ាំអីពីរនេះតែអូនត្រូវនៅថតបន្តត្រូវអត់អឺត្រូវហើយចឹងអត់អីបងទៅចាំមុននៅអอฟហ្វិសមុនហើយចាំពេលអូនចេញចាំយើងទៅញ៉ាំអីយប់ជុំគ្នាអូខេអត់អូខេ ចឹងបងទៅមុនណាណាបាយគ្រប់យ៉ាងត្រូវការពេលវេលាតែបើចង់បានអ្វីលឿនខុសពីការប្រើពេលវេលារងចាំគឺត្រូវតែប្រើខួរក្បាល ហើយត្រូវតែធ្វើតាមផែនការហើយខ្ញុំសង្ឃឹមថាការប្រើផែនការលើកនេះមិនបរាជ័យទេ They said I change a lot I said a lot change me ជ្រាបសួរអ្នកនាងអ្នកនាងអញ្ជើញមករលោកប្រធានរបស់ខ្ញុំហ្នឹងណាអឺដោយសារឥឡូវនេះលោកប្រធានអត់នៅ ទេប៉ុន្តែតើអ្នកនាងបានណាត់ជួបគាត់ហើយនៅបើសិនជាណាត់មិនគេហៅថា surprise ហើយបើសិនគាត់ឥឡូវអត់នៅចឹងថ្ងៃហ្នឹងស្មានមិនមិនគាត់មកវិញអឺអ្នកនាងចង់ surprise គាត់មែនទេអឺលោកប្រធានគាត់ប្រហែលជាមួយម៉ោងទៀតទៅមកដល់អឺអ្នកនាងអញ្ជើញអង្គុយចាំសិនណាចឹងអត់អីចាំខ្ញុំទៅអង្គុយចាំនៅនឹងណាហើយអញ្ចឹងអ្នកនាងអង្គុយចាំផ្លែតទៅចាំខ្ញុំទៅយកទឹកមកឲ្យអរគុណ ត្រូវតែប្រាប់នាងបើទោះបីជាការពីប្រហែលឆ្នាំមុន វាមិនមែនជាពេលវេលាស័ក្តិសមក៏ដោយ តែពេលនេះគឺស័ក្តិសមបំផុតហើយខ្ញុំមិនទាន់បានចុះកងត្រាជាមួយនឹងផលិតកម្មណាទេគ្រាន់តែចង់ឲ្យឱកាសខ្លួនឯងហើយក៏ចង់សហការជាមួយនឹងក្រុមហ៊ុនផលលោកអញ្ចឹងមកខ្ញុំមកទីនេះ អ្នកណាកំពុងមានន័យថាយ៉ាងម៉េចខ្ញុំឃើញថា ក្រុមហ៊ុន Palo មាន Superstar ប៉ុន្តែមានតែម្នាក់អញ្ចឹងណាគឺវាអត់គ្រប់គ្រាន់ទេខ្ញុំគិតថារូប សម្បត្តិខ្ញុំសំរុំដើម្បីធ្វើឲ្យកម្ពុជាតារានៅផលិតកម្ម Palo រះបានកាន់តែខ្ពស់ខ្ញុំក៏ធ្លាប់គិតបែបនេះដែរតែមិននឹកស្មានថាតារាទើបចាប់ផ្ដើមការងារដូចជាអ្នកនាងមានចាក់ខោវិស័យល្អបែបនេះសោះអ្នកនាង ពិតជាមានសមត្ថភាពសមនឹងលេចចម្រើនបានវែងឆ្ងាយទៀតអញ្ចឹងសម្រាប់ថាលោកប្រងរបស់ខ្ញុំចុះកងត្រានៅផលិតកម្មលោកហ្នឹងមែនទេមែនហើយខ្ញុំក៏ចង់បានតារា ថ្មី ថ្មីដែលជាភាសាមានភាពតាក់ទាញដូចជាអ្នកនាងណាអរគុណណាស់ដែលបានសរសើរខ្ញុំនឹងមិនធ្វើឲ្យលោកខកចិត្តទេអឺប៉ុន្តែខ្ញុំអាចសុំមើលលក្ខខណ្ឌការងារមុននឹងចុះកងត្រាបានអត់អូខេ លក្ខខណ្ឌការងារដែលធំបំផុតសម្រាប់ខ្ញុំគឺមានតែមួយខ្ញុំមិនចូលចិត្តភាពអំនួតពេកទេកុំបារម្ភខ្ញុំមិនមែនជាមនុស្សបែបហ្នឹងទេ នៅកន្លែងនេះទីនេះមិនមែនសម្រាប់នាងដែលចេញចូលតាមចិត្តទេខ្ញុំគម្រាមនេះហាមនាងមកទីនេះទៀតមិនថានាងមកក្នុងឋានៈអីក៏ដោយតែខ្ញុំមិនឲ្យនាងមកមេតាឯងខ្លាចមែនខ្លាចអីគ្រប់យ៉ាងដែលជាផងមេតាហ្នឹងខ្លាចទៅជាផងខ្ញុំមែនស្អីអ្នកនោះវាមកធ្វើអីមិញមិនបាច់ចំណេះសក់សក់ក្រុមហ៊ុនធំដូចនៅទីនេះព្រមទទួលឲ្យមនុស្សធនបែបនេះមកក្រុមហ៊ុនដែរគេចាំរកបងទៀតមានការអីមែនទេគេមកចោះក្នុងត្រាជាមួយនឹងខាងក្រុមហ៊ុនរបស់យើងក្រុមហ៊ុនមួយមិនអាចមាន superstar តែម្នាក់បាន ប៉ុន្តែអូនចង់ប្រាប់បងស្រីម្នាក់នោះមិនអាចយកឈ្នះអូនបានទេគេមិនអាចដណ្ដើមតំណែង Superstar របស់អូនបានទេខ្ញុំត្រូវតែឈ្នះខ្ញុំគ្មានថ្ងៃចោះចាញ់ទេខ្ញុំត្រូវតែប្រឈមមុខនឹងរឿងបញ្ហាសពគ្រប់បែបយ៉ាងគ្រប់គ្នាត្រូវតែស្រឡាញ់គ្រប់ត្រទុកខ្ញុំគឺជា idol Superstar របស់គេរហូតថាបងមកហៅអូនហ្នឹងដើម្បីមកបញ្ឈឺត្រូវឯងតែឈឺថាកែមធ្វើការមួយបងពេញសិតត្រូវអត់នេះបងសុំទោសបងស្រីអូនខ្លាំងណាស់មែនទេ អញ្ចឹងមកឆ្លាញ់អូន បងកុំឲ្យស្រីម្នាក់មកធ្វើការក្រុមហ៊ុនមួយបងណានៅកន្លែងហ្នឹងគេឲ្យកពើធ្វើការដែរអូខាន់ជួបគ្នាយូរហើយសណ្ដានមិនកែសោះត្រូវហើយពួកខ្ញុំចូលចិត្តធ្វើជាខ្លួនឯងតែចង់កែសណ្ដានខ្លួនឯងដើម្បីទៅអែបអបអ្នកណាផង ដាយឲ្យចិត្តវងវែងបែបនេះបើសិនមិនស្រឡាញ់គេទេទឹកភ្នែកក៏វាមិនស្រងហោព្រោះពីស្រឡាញ់ឲ្យជីវិតផ្លាំងផ្ដោហេតុផលក៏លែងបន្ត